យុវណ្ណៈសុខៈពលៈពោទាំង4ប្រការនេះចូលចម្រុងចម្រើនកើតមានដល់ញោមញាតជាពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញមករួមរួមជួបជុំគ្នាប្ររពនៅកម្មវិធីបុណ្យខួបគម្រប់100ថ្ងៃនិងបច្ច័យ4 ឧទ្ទិសកុសលជូនចំពោះឧបាសិកាលាវឡើងឯងត្រូវជាម្ដាយបសតោមនោសញ្ចេតនាជ្រះថ្លារបស់ម្ចាស់ផ្ដើមទានប្រធានផ្ដើមបុណ្យមានឧបាសកញេបយត់ត្រូវជាប្តីអ្នកស្រីយត់សុកលេងនិងស្វាមីព្រមទាំងបុត្រ អ្នកស្រីយុទ្ធសុកលៀងនិងស្វាមីព្រមទាំងបុត្រលោកយុទ្ធសៀងលីនិងភរិយាព្រមទាំងបុត្រលោកស្រីយុទ្ធសុកមុំនិងស្វាមីព្រមទាំងបុត្រលោកយុទ្ធវែងនីនិងភរិយាព្រមទាំងបុត្រលោកស្រីយុទ្ធកំសរនិងស្វាមីព្រមទាំងបុត្រ លោកយុទ្ធឆេងហួតនិងភរិយាព្រមទាំងបុត្រលោកយុទ្ធឆេងហួងនិងភរិយាព្រមទាំងបុត្ររួមទាំងបងប្អូនញាតិមិត្តភ័ក្តិម្រះក្លើភូមិផងរបងជាមួយយ៉ាងច្រើនមិនបានរៀបរាប់ឈ្មោះឲ្យអស់ក្នុងទីនេះបានបានប្ររពយកថ្ងៃប្រហោះ15កើតខែបោះ ឆ្នាំកោឯកស័កពុទ្ធសករាជ2563ត្រូវនឹងថ្ងៃទី9ខែមករាឆ្នាំ2020ប្ររពកម្មវិធីបុណ្យនេះ នៅគេហដ្ឋានុបាសកញេបយុទ្ធនៅភូមិស្វាយកណ្ដាលឃុំខ្សាច់ភ្នំស្រុកស្រីសិនថោខេត្តកំពង់ចាម។ កម្មវិធីបនដអោឡារឹកកក្រឹកកក្រែងនេះ បានប្រព្រឹត្តទៅដោយមានពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនបានចូលរួមហើយនៅក្នុងទីនេះខ្ញុំប្រកាសណាអាត្មាភាពបានមកដល់ជួបជាមួយនឹងយោមញាតិជាពុទ្ធបរិស័ទជាលើកទី1សម្រាប់ឆ្នាំ2020 រលអាត្មាផាទេសនានៅស្រុកខ្មែរនេះតាំងពីខែ4ម្លេះទៅរៀននៅស្រុកគេទៅទៅមកដល់ជួបញោមម្ចាស់បុណ្យនឹងអង្គុយឲ្យចងប់ ក្នុងកត់ចាំតម្រងម្លោះហើយ បានមកជួបញោមញាត ក្នុងពេលនេះ ជាលើកទី1ជាការបើកឆាកជាកិច្ចចាប់ផ្ដើមសម្រាប់ ឆ្នាំ2020នេះហើយការសម្ដែងទៅលើសលួសខ្វះខាតបត់បាតអក្ខរៈផ្សេងជាអ្នកបាលីសេចក្តីបកប្រែកែសម្រាយអត្ថាធិប្បាយត្រង់ណាមានការខ្វះចន្លោះខុសឆ្គំឆ្គងមិនទំនងរំលងត្រង់ណាមេត្តាសន្តោសប្រោសបណីអជាស្រ័យដល់អាត្មាផងអាឡ័យទៅបួសយូរចង់ផ្លេចធေါ်អស់រទៀត នៅពីក្មេងបកែរៀនខាងឆាប់ចាំដែរដល់ឥឡូវនេះបកែខាងឆាប់ភ្លេចញោមតន់បានរៀនសូត្រអីស្រួលបុលភ្លេចអស់ទៅវិញក៏មានដែរបើដូច្នេះហើយមុខតែមានកំហុសខុសឆ្គងហើយសំញោមញាតអនុគ្រោះសន្តោសប្រោសបណីអស្ចាស្រ័យសូមប្រគេនពរនិងសូមចម្រើនពរ នមោតស្សភិក្ខវតោរហតោសម្មាសម្ពុទ្ធស្សនមោតស្សភិក្ខវតោរហតោសម្មាសម្ពុទ្ធស្សនមោតស្សភិក្ខវតោរហតោសម្មាសម្ពុទ្ធស្សសូមលើកហត្ថថាប្រណមបង្គំគោរពរំលឹកនឹកដល់គុណព្រះពុទ្ធគុណព្រះធម៌គុណព្រះសង្ឃជាអង្គម្ចាស់ ដោយសេចក្តីគោរពដ៏សង្ខេបបែបខ្លីតែប៉ុណ្ណេះដើម្បីកើតកើនចម្រើនជាពរជ័យដល់លោកយាយលោកតាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមក្នុងកម្មវិធីបុណ្យនេះញោមញាតនៅក្បែរធំបាសអាមួយនេះបវលមកខាងជើងបន្តិចលែងអីបើមិនអញ្ចឹងទេបថយវូលីមតែដាក់វាបុកជាមួយក្បាលវាហ្នឹងវាក៏វាកង់ចំគ្នាប្រឆិតមិនបន្តិចលែងអីវិញ ហ្នឹងហ្នឹងឯប៉ុណ្ណឹងបានណាបងញោមញាតពុទ្ធបរិស័ទទាំងឡាយ កម្មវិធីបុណ្យដែលប្រព្រឹត្តទៅហៅថាបុណ្យខួបគម្រប់100ថ្ងៃផងបុណ្យបច្ច័យ4ផងអញ្ចឹងមានន័យថា100ថ្ងៃដល់ម្ដាយបច្ច័យ4ដល់ឪពុកអញ្ចឹងមែនទេអានឹងគេហៅបុណ្យ2ណាបុណ្យមនុស្សស្លាប់ មួយបុណ្យមនុស្សរស់មួយ បុរាណគេហៅថាប៉ុនខែងឹតប៉ុនខែភ្លឺគេថាអស័យអត់ឆ្នាំងអាកាំងវាយមិនលឺអនោចខែភ្លឺខ្នើតអងឹតសូនមានពស់វែក3នៅក្នុងបុរីស៊ីមនុស្សរាប់ផ្លូន អ្នកមួយស៊ីក្បាលអ្នកកដាលស៊ីកូនអ្នកបីស៊ីខ្លួនលូនទៅណាមិនរួចអានឹងមិនទៅណាញោម7ពេកទុំមេឃព្រឹក្សាអ៊ុតអាងបញ្ញាថាខ្លួនឯងភ្លឺ អស័យអត់ថ្នាំងអាកាំងវៃមិនលឺអនោចខែភ្លឺខ្នើតអងិតសូន អត្តនង្ហើយមានន័យថាឲ្យញោមញាត ពុទ្ធបរិស័ទគិតគូរមេត្តាបៃតាដែលគាត់នៅរស់រៀនមាន ជីវិតធ្វើបុណ្យបច្ច័យ4ចម្រើនបជនជូនគាត់ហៅថាបុណ្យខែភ្លឺរីឯមេត្តាបៃតាដែលស្លាប់បាត់បង់ជីវិតទៅហើយនោះ យើងធ្វើជាតៈខេណានុបទាននៅទិសជូនទៅគេហៅថាប៉ុនខែងងឹតព្រោះយើងមើលគាត់អត់ឃើញមិនដឹងថាគាត់មកហូបនឹងធ្វើមាត់ឆ្ងាញ់របៀបម៉េចញោមហើយនិយាយពីរឿងធរអាខាងដើមបន្តិចជីវិតមនុស្សយើងទាំងអស់គ្នា ដែលមានរូបរាងកាយផ្សំផ្គុំតួខ្លួនទាំងមូលនឹងគេហៅថាបញ្ញខណ្ឌ រូបខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌខណ្ឌវាមាន5នឹងរួមបញ្ចូលគ្នាគេហៅថាបញ្ចខណ្ឌយើងប្របាក់និយាយគឺតួខ្លួនទាំងមូលហើយបញ្ចខណ្ឌនេះកើតឡើងដោយសារដីទឹកភ្លើងខ្យល់វាផ្សំផ្គុំគ្នាទៅរួចមានវិញ្ញាណមួយចូលមកឃុំក្រងឲ្យរូបរាងកាយយើងនឹងរស់រវើក ចេះដើរចេះនិយាយចេះស្ដីចេះបត់ឆ្វេងបត់ស្ដាំប្រៀបដូចឡានមានមនុស្សចូលទៅខាងក្នុងនឹងបញ្ជាបត់ឆ្វេងបត់ស្ដាំអញ្ចឹងហើយដល់ទៅពេលតកង់ឡានចេញទៅឡាននឹងវាលែងបោលទៅណារីឯមនុស្សយើងនេះដីទឹកភ្លើងខ្យល់ផ្សំផ្គុំគ្នាជារូបធាតុហៅថាបញ្ចខណ្ឌគឺរូបរាងកាយទាំងមូលនឹង វិញ្ញាណនឹងវាចូលមកឃុំក្រងរូបនឹងឲ្យចេះនិយាយស្ដី ដល់ពេលរូបនឹងវាបាក់ដៃតដៃបាក់ឆ្អឹងតឆ្អឹងបាក់ថ្មិញតថ្មិញជួសជុលរហូតយ៉ាងណាឡានចឹងដែរខូចកង់ដូរកង់ខូចម៉ាស៊ីនដូរម៉ាស៊ីនហើយដល់ទៅពេលវាចាស់ត្រុតទ្រោមមែនតែនកវាត់ចោលទិញមួយទៀតរូបរាងកាយយើង បាក់ដៃតដៃបាក់ឆ្អឹងតឆ្អឹងបាក់ថ្មិញតថ្មិញដល់វាចាស់ត្រុតទ្រោមមែនតែនលែងជួសជុលវាកវាត់ចោលទៅយករូបមួយទៀតអត្តនឹងហើយដែលយើងហៅថាស្លាប់ ចែកឋានអនិច្ចធម៌ការស្លាប់របស់មនុស្សគឺជាការបែកធ្លាយនៃបញ្ចខណ្ឌគឺជាការដូររូបរាងកាយចាស់ត្រូវទៅកាន់យករូបមួយទៀតថ្មីប៉ុន្តែមិនដឹងជារូបអីរូបកបីឬរូបគោរូបមនុស្សឬរូបទេវតាមិនដឹងទេ ដោយលបើកប្រែតគេថាបើកើតជាមនុស្សឬទេវតា ប្រសើរថ្លៃថ្លាព្រោះស្គាល់ហេតុណែប្រយ័ត្នអាកើតទៅជាប្រែតបាក់ពោះក្រហេតព្រោះអត់អាហារបើដូច្នេះហើយមិនដឹងថាកើតទៅជាស្អីទេបានក្នុងព្រះពុទ្ធសាសនាយើង លោកទ្រង់សម្ដែងថា សัพពេសត្តាមរិសន្តិមរណន្តੰហិជីវិតੰយថាកម្មੰកមិសន្តិបញ្ញបាបពលុបគានិរយ៉ាងបាបកម្មន្តាបញ្ញកម្មាចសោកតੰតស្មាករិយកល្យាណੰនិច្ចយ៉ាងសម្ប្រាយិកੰបញ្ញានិបរលោកាស្មੰបតិថាហោន្តិបានណੰហើយស្ដាប់បានអីអត់ស្ដាប់បានប៉ុន្តែមិនដឹងប្រែថាម៉េច ប៉ិនលោកតាលោកតាចេះប្រែទាំងអស់បើលោកយាយខ្លះអត់ដែលបានរៀនធម៌អត់ដែលបានបួសអត់សូវដឹងទេប៉ុន្តែបើលោកតាដឹងទាំងអស់សេចក្តីប្រែគេថាអញ្ចេះ រូបរាងកាយរបស់យើងនឹងឯងគឺថារូបរាងកាយកើតហើយត្រូវតែស្លាប់ទៅវិញជាធម្មតារមែងកើតឡើងហើយរលត់ទៅវិញ ជាធម្មតាលុះតែរលត់ នៅរូបរាងកាយនេះហើយសត្វទាំងឡាយនឹងឯងតែងតែកាន់យកនៅ ផលបុណ្យផលបាបនឹងទៅតាមយថាកម្មអ្នកខ្លះកើតជាមនុស្សអ្នកខ្លះកើតជាទេវតា អ្នកដែលធ្វើបុណ្យច្រើនទៅកើតក្នុងឋានសួគ៌ជាទេវតាឬក៏ជាមនុស្សអ្នកណាមានបាបខ្លាំងទៅនរកទៅប្រែតទៅសត្វដេរឆានអាហ្នឹងអញ្ចឹងហេតុដូច្នោះហើយ អ្នកណាដែលប្រាថ្នាសេចក្តីសុខដល់ខ្លួនគួរតែប្រញាប់ប្រញាល់ធ្វើអំពើបុណ្យដែលជាគុណគឺអ្នកប្រាជ្ញតែងរាប់អានឲ្យបានជានិច្ចគឺខ្លួនយើងត្រូវការសន្សំបុណ្យបដាបដាទៅក្រាន់បានជាទីពឹងទៅក្នុងភពខាងនេះព្រោះថាបុណ្យទាំងឡាយរមែងជាទីពឹងពំនាក់របស់យើងពេលដែលយើងស្លាប់ទៅយកអីអត់បានទេមានតែបុណ្យតែប៉ុណ្ណោះដែលតាក់តែងឲ្យយើងកើតកលែងល្អនិងកលែងអាក្រក់អញ្ចឹងន័យថាអញ្ចឹង ហើយដល់វាវែងពេកយើងនិយាយឲ្យខ្លីមកគាថាមិញហ្នឹងមានន័យថាណានាម្នាក់ក៏ស្លាប់ដែរគេចបំផុតពីស្លាប់ទេព្រោះតែស្លាប់ទៅហើយយាយតាណាមានបនច្រើន បានមកកើតជាមនុស្សទេវតាណានាអត់បនទៅនរកប្រែត មានន័យតែប៉ុណ្ណឹងឯងហេតុដូច្នោះហើយឲ្យយើងខំធ្វើអំពើល្អតទៅខាងមុខញោមហើយជីវិតមនុស្សយើងរាល់ថ្ងៃនេះប្រៀបដូចយើងសម្រាកក្រោមដើមឈើទេ ដូចយាយតាធ្វើដំណើរកាត់វៀនលវឹងលវើយទៅក្តៅពេកហត់ពេកក៏ឃើញដើមឈើមួយទៅសម្រាយាយខ្លះមកពីជើងយាយខ្លះមកពីត្បូងតាខ្លះមកពីលិចមកពីកើតក៏សម្រានៅក្រោមដើមឈើហ្នឹងហើយសម្រាខ្យល់ត្រជាក់ថ្ងៃ អាសៀលទៅក៏នាំគ្នា ចេញពីដើមឈើនឹងវិញអស់មួយទៅលិចមួយទៅកើតទៅតាមទិសដៅរៀងរៀងខ្លួនបែកគ្នាអស់ទៅវិញដដែល យ៉ាងណាមិញការកើតជួបគ្នាក្នុងពេលហ្នឹងបីដូចជាយើងនឹងមកជួបគ្នាក្រោមដើមឈើអញ្ចឹងដែរណាញោមមកជួបគ្នាក្រោមដើមឈើអញ្ចឹងទៅ ហើយដល់ទៅពេលបន្តិចទៅយាយខ្លះគាត់ស្លាប់ទៅគាត់ទៅឋានសួគ៌វិញទៅតាខ្លះទៅព្រំវិញទៅតាខ្លះទៅកើតសៀមរាបយាយខ្លះទៅកើតបាត់ដំបងពោធិ៍សាត់យាយខ្លះទៅកចេះស្ទឹងត្រែង ខ្លះក៏ទៅមនុស្សខ្លះក៏ទៅទេវតា អានឹងស្លាប់មុនក្រោយបដើបដើនឹងដូចយើងចេញពីដើមឈើដែលយើងជួប គ្នាមិញអញ្ចឹងអញ្ចឹងរាល់ថ្ងៃដែលយើងជួបគ្នានឹងតមកណៈមកពេលដូចយើងសម្រាកក្រោមដើមឈើអញ្ចឹងតែបន្តិចទៀតទៅលបេះមួយមួយទៅអស់ហើយណាញោមបើដូច្នេះជីវិតប្រៀបធៀបអញ្ចឹងបានលោកហៅថាការស្លាប់ទៅវិញរបស់មនុស្សយើងនឹងមាន4យ៉ាងស្លាប់នឹងយើងស្លាប់ទៅវិញនឹងមាន4យ៉ាង ទី1ហៅថាអាយុខយមរណៈស្លាប់ដោយអស់អាយុទី2ហៅថាកម្មខយមរណៈស្លាប់ដោយសារអស់បុណ្យទី3ឧបយខយមរណៈស្លាប់ដោយសារអស់ទាំងអាយុទាំងបុណ្យតំណាលគ្នា ទី4ឧបចេតកកម្មមុនីស្លាប់ដោយសារកម្មពៀមកកាត់ផ្ដាច់រាល់ថ្ងៃនឹងស្លាប់មានតែ4នឹងទេ ទី1ស្លាប់ដោយអស់អាយុ អត់មានណានាបាន200ឆ្នាំទេណាញោមក្រែងតាអាត្មាអីមិនដឹងទេប៉ុន្តែបើញោមញាតគិតមើលទៅមិនមិនមានណានាដល់200ឆ្នាំទេ ប្រឹងអស់បានជាង100ប៉ុន្តែភាកច្រើនតកៅជាងនឹងចៅគ្រាហើយនៅតែទួចណាស់មនុស្សដែលនៅដល់អាយុចាស់ជារាហើយអស់អាយុក៏ស្លាប់ទៅមិនអាចមានអាយុបន្តទៅ2 300ឆ្នាំទេ នេះគេហៅថាស្លាប់ដោយសារអស់អាយុមនុស្សមកបែបទៀតអាយុនៅ មានទេរូបរាងកាយនៅ ខ្លាំងសាច់ដុំនៅធំធំទេប៉ុន្តែស្លាប់ទៅហើយដោយសារវាអស់បុណ្យកើតជាមនុស្សគេគេឲ្យខំធ្វើបន់ធ្វើទៀនអីខ្លះអញមិនជឿបន់អញមិនជឿសិលមិនជឿទៀនប្រមាថម៉ែឪប្រមាថអាចារ្យប្រមាថប្រសង់ញោមចំណាំមើលលឹមមិនយូរទេ បានលោកបាំងស្គលឆាប់ហើយ ឲ្យតណ្ណាមិនសូវដឹងគុណម៉ែមិនសូវដឹងគុណឪចាស់ចាស់ហើយតែចលឹះបើសនឹងញោមចំណាំមើលទៅអាត្មាចំណាំឃើញច្រើនហើយឲ្យតែមិនសូវមានធម៌អានៅនឹងខ្លួនពេលដែលវាអស់ប៉ុនលីងពីខ្លួនច្រើនតែស្លាប់ហាស្លាប់ដោយសារអស់អស់ប៉ុនអញ្ចឹងហើយបានគេឲ្យមនុស្សយើងហ្នឹងមានប៉ុនខ្លាចអស់ប៉ុនខំសន្សំប៉ុនបដាបដាទៅប៉ុនហ្នឹងវាជួយទ្រទ្រង់ឲ្យអាយុវែងធ្វើដំណើរទៅវាអត់មានឧបសគ្គគ្រោះថ្នាក់ ចូលព្រៃទៅវាអត់មានសត្វសាហាវបៀតបៀនជំងឺអាពាធអីក៏មិនមកបៀតបៀនដែរឯទី3ស្លាប់ដោយសារអស់ទាំងអាយុទាំងបុណ្យតំណាលគ្នាឯទី4ឧបចេតកកម្មមុនីស្លាប់ដោយកម្មពីចូលមកកាត់ផ្ដាច់អ្នកខ្លះធ្លាប់វាយគេពីមុនមកធ្លាប់សម្លាប់គេពីមុនមកដូច្នេះកិច្ចមិនផុតទេត្រូវគេវាយត្រូវគេសម្លាប់ ត្រូវគេធ្វើបាបស្លាប់អាយុខ្លីទៅវិញហើយយើងថានឹងមកពីអីគ្នានឹងអាយុទៅប៉ុណ្ណេះសោះមិនតាន់ចាស់ផងមិនក៏ស្លាប់ថាកម្មពៀវាតាមតាន់មធ្យោបាយដើម្បី វាបងនៅការស្លាប់ទាំង4នេះ ខ្មែរយើង មានតែប្រឹងធ្វើបន់បើស្លាប់ដោយសារអស់បនយើងធ្វើបនចម្រើនបជនជូនម៉ែឪយើង គឺសពបនបញ្ចូលបន្ថែមទៀតក៏មកគាត់ឆាប់អស់ ហើយបើស្លាប់ដោយសារកម្មពីចូលមកកាត់ផ្ដាច់គេធ្វើបន់មានពិធីសូត្រមន្តយោងប្រគ្រោះរំដោះគ្រោះលើករាសីគឺដើម្បីឲ្យសัตว์អមនុស្សដែលវាចងពីជាមួយយើងនឹងវាដូរចិត្តវាឃើញយើងថ្វាយខ្លួនកាន់ពុទ្ធសាសនាវាឃើញយើងមានសិលមានសារណៈគមជាទីពឹងជាកូនចៅព្រះ វាលែងបៀតបៀនវាទុកឲ្យយើងរស់យើងឧទ្ទិសបុណ្យកុសលឲ្យគេ គេមានបំណងចង់យកជីវិតយើងស្រាប់តែយើងធ្វើបុណ្យឧទ្ទិសទៅឲ្យគេសំបដូររំដោះគ្រោះនឹងចេញ គេក៏ដូរចិត្តវិញលែងយកជីវិតយើងគេទុកឲ្យយើងរស់បានមានវិធីរំដោះគ្រោះ ជីវិតរបស់យើងដោយការធ្វើបុណ្យឧទ្ទិសទៅឲ្យសត្វដែលមានពៀនឹងយើងកុំឲ្យគេយកពៀហើយម្យ៉ាងទៀតនៅពេលគេឃើញយើងនឹងថ្វាយខ្លួនចូលកាន់ត្រៃសរណគមកាន់សិលជាកូនចៅព្រះអមនុស្សទាំងអស់ដែលបៀតបៀនយើងវាលែងបៀតបៀនឯងវាចាត់ទុកថាជាកូនចៅព្រះដែលអាយុវឌ្ឍនៈកុមារអញ្ចឹងត្រូវគេយកហើយនឹងណាញោម7ថ្ងៃទៀតគេមកយកហើយនឹងណាដល់ថ្ងៃទី7នឹងឯង ហើយសូត្រមន្តរហូតនិមន្តប្រសងចម្រើនព្រះបរិត្តរហូតដល់ថ្ងៃទី7គេមកឃើញកូននឹងកំពុងតែស្ដាប់ព្រះបរិត្តឃើញពិខុសង្ឃឃើញព្រះ នៅនឹងហើយដូច្នេះទៅអមនុស្សវាយល់ថាអើបើគេខ្លាយជាកូនចៅព្រះអញ្ចឹងហើយលែងយកជីវិតគេទុកឲ្យគេរស់ចុះត្រឡប់ទៅវិញក្មេងនឹងបានដល់អាយុ120ណាញោមមើលឃើញដែរអញ្ចឹងនឹងវិធីការពារហើយការស្លាប់នេះ អាត្មាមានរឿងប្រៀបធៀប អ្នកដែលចង់ស្លាប់ហើយមិនចង់ស្លាប់នឹងវាខុសខុសគ្នា បើជីវិតវាមិនតាន់ដល់ស្លាប់ទេយើងចង់ស្លាប់ក៏វាមិនងាយស្លាប់វាចេះតែឲ្យលំបាកមានពិខុសង្ឃមួយអង្គលោកចង់ឲ្យស្លាប់លោកខ្ជិលរស់នៅចំបញ្ចខណ្ឌនេះ ណាងូតទឹកដោះកែលឲ្យវាថ្នាក់ធ្នមវាទីបំផុតអាចារ្យភ្លុកបុកជាមួយភ្លើងឆេះឲ្យម៉ត់ខាយថ្ងៃក្រោយគង់តែស្លាប់ដូចគ្នាស្លាប់ឲ្យហើយតែម្ដងទៅ លោកចង់ស្លាប់ទន្លុកឲ្យពោះវែកចាក់ពោះនឹងវាមិនខ្ចីចាក់លោកទៀតពោះមិនខ្ចីចាក់លោកចាក់ពោះឲ្យពោះនឹងវាចាក់ពោះនឹងក៏វាមិនព្រមចាក់ទៀតមិនចាក់លុកដៃទៅដល់មាត់ពោះឲ្យពោះនឹងចាក់ពោះមិនចាក់ទៅទៀតចាប់បហាមាត់ពោះសោកដៃបញ្ចូលលើពោះខំពោះវាមិនខ្ចីខំទៅទៀតណាមនុស្សមិនចង់ស្លាប់ទៅដល់ប៉ុណ្ណឹងហើយដល់តែពេលយើងហ្នឹងមិនចង់ស្លាប់ទេប៉ុន្តែបើវាមានពៀត្រូវស្លាប់កិច្ចណាស់ប៉ះណាស់ ចឹងបានយាយម្នាក់នោះគាត់មិនមានទៅហែកឋិនទេគាត់ថាថ្ងៃហ្នឹងរាសីគាត់ធ្លាក់គ្រូទាយថារាសីធ្លាក់ក៏ខ្លាចគ្រោះថ្នាក់ចរាចរណ៍មិនមានទៅហែកឋិនទេខ្លាចយកខ្លីដាក់បើអ៊ីដេកសម្រានក្នុងផ្ទះស្រាប់តែគេបើកឡានតាមផ្លូវសោះឡានដាច់ជាកោតវិលចូលក្នុងផ្ទះទៅបុកគាត់ស្លាប់នៅក្នុងផ្ទះនោះយកមើលវាអញ្ចឹងមនុស្សវាប្រយ័ត្នដល់ថ្នាក់មិនហ៊ាន ទៅកឋិនផងវាដល់ថ្ងៃស្លាប់កិច្ចអត់ផុតមែន ចឹងបានមានអ្នកជាពាក់លុយគេច្រើន ម្នាក់ពីសម័យពុទ្ធកាលជាពាក់គេច្រើនឡើង ច្រើនឡើងគ្មានលុយសងគេអង្គុយបត់នៅងាប់ត្មងខ្ជិលសងលុយគេហ្នឹងប្រកាសហៅយមរាជយមបបាលប្រកាលអើយមកយកជីវិតខ្ញុំដំងនោះខ្ញុំលែងចង់រស់ហើយប្រកាលយកជីវិតខ្ញុំចោះយមបាលតែងដើរលបមើលមនុស្សរាល់ថ្ងៃហ្នឹង តណ្ណាប្រមាទម៉ែប្រមាទឪគ្មានសិលគ្មានធម៌នឹងខ្លួនធ្វើអំពើបាបមិនសមពិន្ទុគ្រប់ពិន្ទុដល់កំណត់យកមកបាលយកទៅវិញច្រើនតែអាយុខ្លីអញ្ចឹងបានអ្នកណាធ្វើអំពើបាបច្រើនគ្រប់ពិន្ទុល្មមទៅនរកវិញយកមកបាលមកយកហើយយកមកបាលដើរមើលរាល់ថ្ងៃស្រាប់តែមកឃើញបរោះនឹងកំពុងអាស្រែកហៅឲ្យមកយកតំណែងខ្លួនចេញភ្នែកស្រស់ណែហើយហៅខ្ញុំមកធ្វើអីមកយកជីវិតខ្ញុំទៅខ្ញុំលែងចង់រស់ហើយ ហើយអាមិនបានមិនចង់រស់ជាពាក់លុយគេច្រើន ពេកគ្មានលុយសងទេចៅឯងវាមិនតាន់ត្រូវស្លាប់ទេកុំអាលអស់សង្ឃឹមក្នុងជីវិតអីយកกระដាស់មកកត់ខ្ញុំឲ្យឆ្នាំប្រាប់ឆ្នាំនេះអានេះព្យាបាលរឹសដូងបាតដើមឈើនេះអញ្ចេះអញ្ចេះមកហើយអានេះព្យាបាលជំងឺនេះជំងឺនោះគាត់កត់ឆ្នាំនឹងបានអស់យមមកបាលប្រាប់ថាទៅយកទៅរកស៊ីទៅសងគេរួចហើយ គាត់ទៅដើរកាប់ឆ្នាំនឹងយកមកធ្វើលក់ទៅប៉កែរបស់គាត់មែនយកមកលក់ដាច់ឡើងដាច់ឡើងបានលុយបានកាក់សងគេរួចអស់คล้ายជាអ្នកមានប្រចាំភូមិហ្មង ដល់តែវាមានជ្រុលពេកទៅវាលែងចង់ស្លាប់ដល់តែមានជ្រុលពេកអាចាស់ហើយសម្លឹងចាស់អត់ទៅស្អាតទេសម្លឹងអា7 8 10ស្អាតជាងចង់ទៅរៀបខាម្ដងទៀតហ្នឹង អត់ព្រមទៅវត្តទៅសិលទៅទៀនអីទេអាឡៃដើរសបាយសបោលុយចាយសបាយហឺហាចូលវាចូលបាសរីដូចក្មេងបើដូច្នេះហើយអត់គិតរឿងបន់គិតតែអញមិនខ្វះលុយចាយដល់ថ្ងៃចិត្តដល់ស្លាប់មែនតែន7ថ្ងៃទៀតដល់ថ្ងៃស្លាប់មែនតែនយមមកបាលមកបង្ហាញខ្លួនម្ដងទៀតណែកាលមុនចង់ស្លាប់វាមិនទាន់ដល់វេនស្លាប់ឥឡូវបានមានបានទ្រព្យសម្បត្តិច្រើនផ្លិចស្លាប់ហើយហ៎ 7ថ្ងៃទៀតស្លាប់មែនតើណាខ្ញុំប្រាប់ឲ្យហើយ7ថ្ងៃទៀតខ្ញុំមកយកហើយអញ្ចឹងណែឯងមិនទាន់មានបនមានទានមានសិលទេតែណែឯងស្លាប់ទៅមុខទៅទៅនរកប្រែតហើយឥឡូវឱកាសល្អ7ថ្ងៃនឹងខំធ្វើបនទៅណែឯងនឹងអាចស្លាប់មកបានកើតជាអ្នក មានចាយទ្រពនឹងទៀតឬកើតជាទេវតាជាមនុស្ស7ថ្ងៃទៀតខ្ញុំមកយកហើយថាតែប៉ុណ្ណឹងយកមកបាត់បាត់សមោលទៅវិញទៅគាត់នោះនឹកគិត 7ថ្ងៃទៀតយំមកបាលមកយកអញហើយទ្រព្យសម្បត្តិអញមកកណោបើអញស្លាប់ទៅចាយមិញអស់បានពីណាអ្នកចាយស្ដាយណាអត់មានគិតរឿងបនរឿងសិលរឿងទៀនទេគិតតែស្ដាយទ្រព្យយប់នេះអញមានផ្លូវយំមកបាល7ថ្ងៃទៀតមកយកមកយកនៅតែនេះឥឡូវបើអញទៅនៅនគរស្រុកឯនោះយំមកបាលអត់ឃើញបើអញ្ចឹងយប់នេះប្រមូលទ្រព្យដាក់សំពៅទៅមក ប្រមូលដាក់សំពៅប្រមូលដាក់សំពៅប្រពល់កូនប្រពល់ប្រពន្ធឡើងជីកតោះយើងទៅនៅនគរត្រួយមកខាងខាងនោះយំមកបាល100នេះអត់ឃើញទេរួចខ្លួនមានឯណាញោមបើកសំពៅទៅ7យប់7ថ្ងៃកដាលសមុទ្រចំខ្យល់ព្យុះមកបក់លិចផ្លឹបទៅអាទាំងអស់នរោប្រែតទាំងទ្រពសម្បត្តិអីលិចទៅអស់លីចឹងបានថាវាដល់វេនស្លាប់កិច្ចអត់ផត់អញ្ចឹងចឹងហើយបានជាគេឲ្យយើងខំធ្វើបនគាថាខាងដើមនឹងប្រាប់ហើយថា ជីវិតមនុស្សត្រូវតែស្លាប់អញ្ចឹងប៉ុន្តែបើមុននឹងស្លាប់ឲ្យខំធ្វើបន់ទៅបើយើងចង់កើតជាមនុស្សយើងកើតមកបានចាយវាយទ្រព្យសម្បត្តិនឹងទៀតហើយបើយើងមិនជឿទេ វាមានហេតុផលច្រើនអ្នកមិនជឿនឹងហើយសម័យព្រះ មាន មួយទៀតដល់ស្រីម្នាក់ម៉ែនឹងប្រាប់ឲ្យធ្វើសិលឲ្យធ្វើទៀនមិនធ្វើទេហើយក្មេងសោះចេះចេះរឹងរូសស្ដីឲ្យយាយស្ដីឲ្យតា ស្ដីឲ្យអាចារ្យស្ដីឲ្យប្រសង់សិតតែគេចេះមិនដល់ខ្លួន ខ្លួនឯងទៅបង្កើតមួយថ្ងៃនោះអត់រៀនប្រពៃណីអត់រៀនទំនៀមទម្លាប់ខ្លួនឯងបែរទៅជាស្ដីឲ្យយាយតាសិតតែគេល្ងិតគេល្ងង នាងនឹងឯងថ្ងៃសិលដូចថ្ងៃនឹងអញ្ចឹងដើរទៅក្នុងវត្តហើយអាយុទៅ8ដល់10ញោមស្រស់ស្អាតក្នុងរឿងនឹងស្អាតបាតជាងអាត្មាហើយដើរចូលក្នុងវត្តចុងថ្ងៃសិលយាយយាយគាត់ហៅថាណែចៅអើយម៉ណែមកចៅ រៀបចំភេសជ្ជៈចង្ហាន់ប្រគេនប្រសងគេយកប៉ុនណាចៅនាងនោះងាកមកស្ដីឲ្យយាយយាយមកស្ពឹកមុខយាយឯងចំណាស់ប្រប៉ុណ្ណឹងហើយនៅឆោតទៀតអីនៅចាញ់បោកសាមណៈសងអីនោះទៀតអីវាគ្មាននរុគ្មានប្រែតគ្មានឋានសួគ៌គ្មានអីទេគេខ្ជិលធ្វើខ្ជិលរស៊ីគេចេះតែប្រាប់ឃោសនាទៅបើចេះតែជឿដែរគ្មាននរុគ្មានប្រែតគ្មានទេវតាទេផ្ដោកគេបោកទេកុំជឿនោះ ចំណាស់ប៉ុណ្ណេះហើយនៅតែជឿចាញ់បោកគេ ស្ដីឲ្យយាយយាយឯមកស្ពឹកមុខយាយយាយអត់មានហ៊ានតឲ្យមួយម៉ាត់ទេងាក ចេញមកឯងហើយគេធ្វើប៉ុនគេស្ដីឲ្យឯងទៅមកនាងនឹងខំរស់ស៊ីមានបានដែរប៉ុន្តែកប់កំណត់ទុកអត់ហ៊ានចាយទុកនៅក្រោមក្រែកន្លែងដេកស្រាប់តែដល់ថ្ងៃ ទៅផ្ទះវិញនឹងថ្ងៃមួយខ្យល់កឈឺធ្ងន់ស្លាប់បដ ாய் ទៅ ដល់តែស្លាប់ទៅទៅកើតជាប្រែត ញោមហើយវេទនា ណាស់ពេលហ្នឹងទៅកើតជាប្រែតអត់ចំណីអាហាររងទុក្ខលំបាកវេទនា បានប្រែតហ្នឹងអត់ចំណីអាហារអញ្ចឹងទៅមកបង្ហាញខ្លួនដល់ម្ដាយបង្ហាញខ្លួនដល់ម្ដាយប្រាប់ម៉ែថាម៉ែឲ្យជួយកូនផង តាំងពីកូនស្លាប់មកមិនដែលស្គាល់រសជាតិចំណីអាហារទេម៉ែឲ្យក្រំក្រែកន្លែងខ្ញុំដេក មានមាស4សែនកហបណៈសូមឲ្យម៉ែនឹងកាយយកទ្រព្យសម្បត្តិអានឹងបើរឿងនឹងឲ្យវែងឆ្ងាយបន្តិចទៅ ប្រែតនឹងទៅនៅ ព្រៃខ្មោចឯណោះទេទៅនៅព្រៃខ្មោចឲ្យឆ្ងាយឯណោះរួចស្រាប់តាតាអ្នកស្រុកនឹងធ្វើដំណើរលក់ដូរបរអទេសទៅទៅដេកនៅកន្លែងហ្នឹងហើយពេលយប់ឡើងដេកទៅស្រាប់តែប្រែតហ្នឹងវាចេញដើររស់ស៊ីមកជួបតាតាហ្នឹងជួបតាតាហ្នឹងក៏មើលស្គាល់ថាអូសិនតែអ្នកស្រុកឯងតា ចឹងទៅក៏បង្ហាញខ្លួនប្រាប់តាតានឹងថាលោកតាស្គាល់ខ្ញុំទេខ្ញុំនឹងឈ្មោះសេរនីនៅស្រុកភូមិជាមួយតាដែរបានតាតាថាអូននឹកឃើញហើយចៅសេរនីចៅឯងនឹងស្លាប់មកហើយចៅឯងទៅកើតឯណាថាខ្ញុំមកកើតជាប្រែតអត់ចំណីអាហារនៅកន្លែងនេះខ្ញុំមានកម្មពៀមិនអាចទៅផ្ទះបានមិនអាចទៅយកទ្រព្យខ្ញុំបានសូមលោកតាទៅប្រាប់ម៉ែខ្ញុំផង ថាខ្ញុំកប់មាសក្រមក្រែនឹង4សែនកាបណៈឲ្យគាត់កាយមាសនឹងមកបែងជា2មួយចំណែកធ្វើបុណ្យឲ្យខ្ញុំផងមួយចំណែកទុកឲ្យគាត់ចាយវាយចោះបើសិនជាគាត់មិនជួយខ្ញុំទេមិនដឹងប្រមាណលានឆ្នាំទៀតខ្ញុំនឹងចេញរួចពីកំណត់នេះទេលោកតាជួយខ្ញុំផងផ្ដាំតែប៉ុណ្ណេះបាត់សមោលទៅវិញទៅ តាតាក៏នាំគ្នាសម្រានលូកវឹងទៅតែអាត្មាកោតដែរចេះសម្រានលូកណា អាត្មាតែឃើញប៉ុណ្ណឹងលែងលូឲ្យមកយប់នេះអង្គុយចាំក្រែងមកទៀតចេះបាននិយាយគ្នាព្រលឹមឡើងតាតាបោអាទេហោហែមកមកដល់ផ្ទះបានយករឿងហ្នឹងមកប្រាប់ដល់ម្ដាយហ្នឹងអាហ្នឹងឲ្យវែងឆ្ងាយវាដល់អញ្ចឹងបានតាតាប្រាប់ថាយាយខ្ញុំឃើញកូនយាយឯងហើយមកបង្ហាញខ្លួនយាយឯនោះកំពុងតែឈឺដេកក្រែទទួលភួយងើបឡើងសើងម៉ាំងមកឃើញនៅឯណាឃើញនៅឯណានៅឯព្រៃខ្មោចឆ្ងាយឯនោះ បង្ហាញថាឲ្យយាយនឹងកាយកំណត់នាងកប់នៅក្រមក្រែនឹង4សែនកហបណៈថាធ្វើបន់ឲ្យនាងផងបើយាយមិនជួយទេ នាងនឹងឯងមិនដឹងពេលណារួចពីកំណត់នឹងទេ ហើយម្យ៉ាងទៀតនាងថាឲ្យយាយຕົកទ្របនឹងពាក់កដាលចាយវាយចោះយាយលឺតែអញ្ចឹងទាញជាប់ជីកទៅជីកម៉ាំងម៉ាំងម៉ាំងកាយមកបានឃើញមែនអោមាសមាសកូនឲ្យកូន កូនកើតជាមនុស្សកូនចង់មាន កូនចង់បានប៉ុន្តែកូនអត់មានជឿប៉ុនសោះឥឡូវឃើញទេឃើញកូនស្លាប់ចោលទ្រព្យទេឃើញកូនអត់បាននៅចាយទ្រព្យទេឃើញដែរទ្រព្យកូននៅទាំងអស់អត់ទាន់មានបាត់ទេប៉ុន្តែបាត់ម្ចាស់ទៅឯណានឹងហើយមកពីម្ចាស់មិនជឿប៉ុនសោះស្លាប់អាយុខ្លីអត់បានចាយទ្រព្យអញ្ចឹងនឹងដូចក្នុងធម៌ថាមិញញោមមើលឃើញណាស្លាប់ដោយសារអស់ប៉ុនត្រត្រង់ទ្រព្យសម្បត្តិនៅមានសោះប៉ុន្តែមិនបានជឿប៉ុនឥឡូវស្លាប់ទៅទៅទេចោលទ្រព្យសម្បត្តិ ប៉ុន្តែយាយនឹងគាត់ចេះធေါ်គាត់ពិចារណាថាមិនអីទេកូនណាចាំយាយនៅចាំម៉ែធ្វើបន់ឲ្យយាយនឹងគាត់ធ្វើបន់ឧទ្ទិសទៅឲ្យកូននឹងទៅ កូននឹងក៏បានទទួលផលបន់ពីម៉ែនឹងបានសោយសម្បត្តិទឹកកើតជាទេវតាទៅ បានមកបង្ហាញខ្លួនអរគុណម៉ែម្ដងទៀត ថាម៉ែអើយខ្ញុំបានកើតជាទេវតាហើយខ្ញុំបានដោយសារផលបុណ្យម៉ែឯងជួយខ្ញុំនេះណាបើកុំតែម៉ែឯងជួយខ្ញុំខ្ញុំមិនដឹងពេលណាបានរួចពីកំណើតនឹងទេអញ្ចឹងហើយខ្ញុំមកនេះខ្ញុំអរគុណម៉ែថ្វាយបង្គំលាម៉ែទៅសម្រាប់ក្នុងឋានសួគ៌ម៉ែម៉ែឯងខំធ្វើបុណ្យទៅណាម៉ែបាននិយាយនឹងកូននឹងទៅឋានសួគ៌បាត់ទៅយាយនឹងក៏រសាសិល5ចាំសិល8ធ្វើបុណ្យធ្វើទានទៅរហូតដល់ចាស់ទៅស្លាប់ទៅក៏ទៅជួបគ្នាឯឋានសួគ៌នោះទៀតទៅ នេះលើកឡើងចង់បញ្ជាក់ពីគាថាខាងដើមមិញហ្នឹងណាហើយថាការស្លាប់ទៅដែលអត់បនស្លាប់ទៅចោលទ្រព្យសម្បត្តិឥឡូវឃើញមែនទេខ្ញុំមើលឃើញដែរប៉ុន្តែសំណាងហើយចេះម៉ែនៅរស់ធ្វើបនឲ្យហើយលោកតាម៉ែស្លាប់ទៅមុនកូនទៀតនោះនឹងពីណាជួយពីណាទេប៉ុន្តែដោយសារម៉ែនៅរស់អញ្ចឹងក្រន់ដែរនេះញោមញាតក្រោយពីស្លាប់ទៅហើយ មនុស្សយើងតែងតែមានសេចក្តីសោកណាស់ មិនថាគេមិនថាយើងទេសំបីព្រះអានន្ទបកែចាំធរឡើងរោម្លេះញោមឲ្យព្រះអង្គព្រះនិព្វានទៅព្រះអានន្ទដើរយំនឹងធ្វើម៉េចវិស័យបថុជនមិនតន់សម្រាប់អរហັດនៅតែសោកស្ដាយចឹងទាំងគេទាំងយើងសោកស្ដាយអ្នកស្លាប់ទៅក៏នាំគ្នាចាត់ចែងកម្មវិធីបុណ្យមាន3យ៉ាង ទី1គេហៅថាបុណ្យជាបណកិច្ច កិច្ចដែលកូនចៅត្រូវរៀបចំទុកដាក់សាកសមម្ដាយឪពុកទី2ហៅថាបុណ្យមរណៈសង្គ្រោះទី3ហៅថាបុណ្យតក្កិណានុបទានទី1បុណ្យឈាបនកិច្ចគឺគេរៀបចំទុកដាក់សាកសពដែលស្លាប់ទៅនឹងតាមវិធីប្រពៃណីរៀងរៀងខ្លួនមានការបូជាដោយភ្លើងបញ្ចុះក្នុង ដីចោលក្នុងព្រៃឬក៏បដែតក្នុងទឹក4របៀបនឹងជាគោលធំ ឥឡូវកូនចៅបានរៀបចំរួចស្រេចហើយទី2បុណ្យមរណៈសង្គ្រោះគឺគេសង្គ្រោះដល់អ្នកស្លាប់និង សង្គ្រោះដល់ក្រុមគ្រួសារអ្នកស្លាប់គេថាបើយើងមានម៉ែឪស្លាប់ហើយបើអ្នកស្រុកអ្នកភូមិមិនអើតមិនឈ្ងោកទេយើងយំកំសត់ឡើងពីតង់កំសត់មួយតង់ម៉ែស្លាប់ចោលកំសត់មួយតង់ទៀតអត់មានអ្នកស្រុកមកអើតមកឈ្ងោក អញ្ចឹងហើយបានប្រពុតឲ្យយើង ជួយសង្គ្រោះគ្នារស់នៅក្នុងសង្គមភូមិស្រុក ជាមួយគ្នាគេដល់មានទុក មាន គេមកជួយវិញហើយបើណាមិនសូវអើតឈ្ងោកនឹងគេគេក៏វាមិនសូវមកដែរហើយបើសិនជាយើងមានទុកហើយកលេចមើលទៅឃើញមនុស្សមកចូលរួមច្រើនអានឹងនឹកអក្នុងចិត្តទៅថាអញមានគេស្រឡាញ់ច្រើនដែរតាមានអ្នកស្រុកអ្នកភូមិចូលចិត្តអញដែរតើបានគេមកតនេះ សង្កហធរព្រះពុទ្ធលោកសំដែងសង្កហធរសំដៅទៅលើធម៌4យ៉ាងទី1ទានអ្នកមកចូលចាប់មគ្គផលតាមមានតាមបាន មិនមែនមានន័យថាគេចង់បានលុយកាក់របស់ពីយើងទេប៉ុន្តែអារបស់តែទួចមកចូលប៉ុនហ្នឹងបង្ហាញពីទឹកចិត្តស្រឡាញ់រាប់អាន ទី2បយៈវច្ចៈមកចូលរួមជួយសោតធរជួយស្មូត ជួយនិយាយពាក្យពីរោះពិសាជាទីស្រឡាញ់គ្នាកំពុងតែមានទុកគិតអីក៏មិនចាញ់ដែរតលតអ្នកស្រុកមកជួយលួងលោមជួយនិយាយជួយឲ្យយោបល់គេហៅពយៈវច្ចៈទី3អត្ថចរិយាប្រព្រឹត្តជាប្រយោជន៍ដល់គ្នានឹងគ្នា មានន័យថាកុំចាំតែគេជួលអីយើងចេះអីជួយនឹងតាមលទ្ធភាព អ្នកខ្លះចេះរៀបទៀនធុកបាយសីបរិយមលូស្លាអ្នកខ្លះចេះរៀបនំនៃចេកអំពៅត្រាវតំឡងដងស្លាបង្អែមចំអាប់ ក៏ជួយទៅឯចំណែកទី4ហៅថាសមានណតតាទម្លាក់មេនះធ្វើខ្លួនឲ្យស្មើនឹងគេទៅកុំឲ្យលើកតម្កើងខ្លួនពេកថាអញអ្នកមានអញអ្នកធំអញមិនទៅខ្វល់អើឈ្ងោកអ្នកតូចអ្នកតាចអ្នកក្រីអ្នកក្រអត់ទេជីវិតមួយដូចគ្នាកើតមកជាតិធាតមកចានរស់បានប្រមាណស្លាប់ប៉ុណ្ណឹងដូចតែគ្នាទេ វាម្ដងម្នាក់ គេថាមិនដែលឃើញអុកញ៉ាសែងខ្មោចបជារាសអ្នកក្រទៅកប់ទេមានតែអ្នកក្រសែងខ្មោចអុកញ៉ាមានបើដូច្នេះហើយជីវិតមួយដូចគ្នា ជួយគ្នាទៅវិញទៅមកធម៌ទាំង4នេះគេហៅថាសង្គ្រោះគឺបុណ្យមរណៈសង្គ្រោះសង្គ្រោះ ដែលពេលមានមនុស្សស្លាប់ទី3បុណ្យតេកេណានុបទានគឺការឧទ្ទិសផលជូនទៅឲ្យអ្នកស្លាប់ តេខេណានុបទានតាមឧទ្ទិសតាមហុចតាមជូនបើយើងនិយាយឲ្យងាយយល់ជាភាសាខ្មែរគឺផ្ញើសហុយទៅឲ្យគាត់បើយើងផ្ញើគាត់នៅរស់តាមស្អីគេវិញអ៊ីមនីទ្រូមនីអីចឹងទៅអានឹងចេះតែផ្ញើបានប៉ុន្តែដល់តែគាត់ស្លាប់ហើយវាមិនដឹងថាអ៊ីមនីទ្រូមនីនឹងនៅគាត់នឹងមានអីអត់បើដូច្នេះបានប្រពុតប្រាប់វិធីផ្ញើសហុយពីអ្នករស់ទៅឲ្យអ្នកស្លាប់ គឺធ្វើបន់តក្ខិណានុបទានហ្នឹងហើយតក្ខិណានុបទានហ្នឹងគឺផ្ញើបាយទឹកនំចំណីផ្ញើសហុយពីអ្នករស់ទៅឲ្យអ្នកស្លាប់ហើយតក្ខិណានុបទានហ្នឹងគេធ្វើអាម៉េចគេធ្វើបន់ថ្ងៃស្លាប់គេហៅថាមតកៈទៀនបន្ទាប់មកទៀតបន់7ថ្ងៃបន្ទាប់មកទៀត100ថ្ងៃបន្ទាប់មកទៀតមកខួប2ខួបអាទាំងអស់នឹងហើយតក្ខិណានុបទាន 7ថ្ងៃក៏តេខេណានុបទានមកខូប2ខូបក៏តេខេណានុបទាន100ថ្ងៃក៏តេខេណានុបទានដែរហេតុអីបានធ្វើបន់7ថ្ងៃអ្នកស្លាប់ខ្លះរៀបស្លាប់ទៅ ចិត្តនោះវាមិនដាច់ឆ្លាស់ជាប់ជាពាក់ជាមួយកូនជាមួយចៅ ជាពិសេសយាយខ្លះគាត់ស្លាប់ទៅគាត់អឡោះអាល័យចៅព្រោះតែគាត់ចាស់ហើយច្រើនតែគេឲ្យនៅជាមួយចៅរាល់ថ្ងៃណា ទាំងយាយគេទាំងយាយយើងភាកច្រើនគេឲ្យនៅតែជាមួយចៅទេគេថាដល់វ័យស្វាមិនគេនោះណាញោមពីដើមមកសភាប្រៀបសារដល់លកណ្ណចាស់ចូលដល់វ័យស្វាហ្នឹងកំាច់កំើមដាក់ចៅរាល់ថ្ងៃណាអឺចៅណាញ៉ាំបាយណាចៅណាហឺជីជីជីជួយណាអីអីចឹងធ្វើកំាច់កំើមដាក់ចៅរាល់ថ្ងៃហ្នឹងដល់គេលោកមើលមែនតើគេថាដូចស្វានោះណាហើយដល់តែពេលចឹងទៅអារម្មណ៍វាជាប់ជាពាក់ជាមួយចៅហ្នឹងស្លាប់ទៅវិលវល់ អត់ទាន់ទៅណាកើតបដោះអាសន្ននៅក្បែរក្បែរនឹង7ថ្ងៃអ្នកខ្លះអាឡោះអាឡៃដីធ្លីផ្ទះសំបែងកលែងឋានស្លាប់ទៅអត់ទាន់ទៅឯណាកើតបដោះអាសន្ននៅក្បែរក្បែរនឹង7ថ្ងៃអ្នកខ្លះអាឡោះអាឡៃទ្រព្យសម្បត្តិដែលលាក់ទុកនៅត្នេះកប់ទុកនៅត្នោះស្លាប់ទៅកើតបដោះអាសន្ន7ថ្ងៃ អត់តន់ទៅណាទេអាកើតបដោះអសន្ននឹងហើយដែលមកបង្ហាញខ្លួនផ្អើលកូនកូនស្រែកថាព្រលឹងម៉ែព្រលឹងឪមកបង្ហាញខ្លួនបយលសពកូនបយលសពម៉ែនៅតាមពិតមិនមែនព្រលឹងទេអានឹងហើយកំណើតបដោះអសន្នគាត់គាត់កើតនៅក្បែរក្បែរនឹង7ថ្ងៃ ដល់ថ្ងៃទី7គាត់តដំណើរទៅទីរាយមិនដឹងទៅកើតឯណាទេទៅនរកប្រែតក៏មិនដឹងទៅទេវតាមនុស្សក៏មិនដឹងបានជាគេធ្វើបុណ្យឲ្យតាន់ថ្ងៃទី7ហ្នឹងផ្ញើសហុយបញ្ជូនដំណើរជាមួយគាត់ហៅថាបុណ្យ7ថ្ងៃអានេះមកវគ្គទៅហើយចុះបន្ទាប់មកទៀតគេថាបុណ្យ100ថ្ងៃហ្នឹងអាមិនដែរថា100ថ្ងៃហ្នឹងចេះគេថាខាងដើមមិញហ្នឹងថា ស្លាប់ទៅបើអ្នកមានបនខ្លាំងមកកើតជាមនុស្សទេវតាអ្នកមានបាបខ្លាំងទៅនរកប្រែតហើយចុះបើអ្នកមានបនហើយបាបស្មើគ្នាឲ្យទៅកើតឯណាអាបនក៏ធ្វើបាបក៏ធ្វើសិលក៏ធ្វើជេរគេក៏ជេរបចោគេក៏បចោដាក់ទំនេរក៏ដាក់ទំនេរធ្វើបនក៏ធ្វើអាហ្នឹងទៅបនត្រួតបាត់ស្បែកជើងខ្លួនឯងពាក់ស្បែកជើងគេមកអីចឹងទៅណា ឧបមាអញ្ចឹងទៅប៉ុនក៏ធ្វើបាបក៏ធ្វើត្រូវឆ្លោះគ្នាជេរគ្នានិយាយដើមគ្នាអីចឹងទៅប៉ុនឲ្យបាបស្មើគ្នាយូរយូរទៅមិននឹងចែកយ៉ាងម៉េចដាច់ហើយបើចែកមិនដាច់ប៉ុនឲ្យបាបស្មើគ្នា មនុស្សនឹងស្លាប់ទៅមិនទាន់ទៅនរកប្រែតមិនទាន់ទៅទេវតាទេយកទៅកន្លែងថ្លឹងសិនអាកន្លែងថ្លឹងហ្នឹងគឺកន្លែងយមរាជ ពីព្រោះវាស្មើគ្នាអញ្ចឹងគេថ្លឹងមើលគេសួរបញ្ជាក់បន្ថែមក្រែងលូននឹកឃើញប៉ុនតែមួយម៉ាត់ពីរម៉ាត់ដាក់ទៅអាខាងប៉ុនច្រើនជាងបានគេរុញទៅខាងប៉ុនហើយបើសិនជារមិនឃើញទេមានតែបាបរុញទៅបាបអញ្ចឹងមនុស្សដែលមានប៉ុននិងបាបស្មើគ្នាស្លាប់ទៅទៅចូលសំណាក់យមរាជយមរាជសួរផ្លែតយាយមកពីណាមកពីព្រែកតបោបានធ្វើប៉ុនធ្វើសាលទៀននេះខ្លះអត់អត់ផងថាចាំឆ្នាំក្រោយចាំចូលសាល់ ឥឡូវវាមិនតាន់ឆ្នាំក្រោយផងស្លាប់មកទៅ ពិនិត្យមើលទៅអត់មានឃើញបនអត់មានឃើញសិលយាយអើយជួយមិនបានទេទៅដៅខាងនោះហើយតានេះមកពីណាដែរប្រែកដបោហើយបានធ្វើសិលធ្វើទៀនអីអត់ថាថាឡើងប្រាំងកូនគេធ្វើបច្ច័យ4ឲ្យហើយវាមិនតាន់ឡើងប្រាំងផងស្លាប់មកទៅដល់ចឹងពិនិត្យមើលទៅអូតាបននឹងវាតិចជាងបាបតាឯងទៅដៅខាងនេះហើយយាយនេះមកពីណាដែរ មកពីព្រែកតនំអញ្ចឹងណាហើយបានធ្វើបន់ធ្វើសិលធ្វើទានឯខ្លះអត់បានកាន់សិលមួយថ្ងៃថ្ងៃបន់ផ្ទះខ្ញុំយប់បន្តិចគេដាក់បាសមកចុះឡើងយ៉ាងណាដាច់សិលវិញខ្ទេចអស់លីងអឺអញ្ចឹងបានមួយថ្ងៃវាក្រន់បាយជាងអត់ដែរអញ្ចឹងរុញមកខាងនេះទៅកើតវិញឧបមាអញ្ចឹងពេលយមរាជសួរហើយរនឹកមិនឃើញយមរាជជួយរនឹកយើងទៀតក្រែងដូចយើងធ្លាប់ធ្វើបន់ ព្រោះអ្នកខ្លះធ្វើបុណ្យឧទ្ទិសឲ្យយមរាជយមរាជចាំជួយប្រាប់រួចខ្លួនវិញណា មានតាមួយគាត់ត្រាប់ធ្វើបន់ទៅឲ្យយមរាជពេលយមរាជសួរទៅគាត់ឆ្លើយរួចគាត់គាត់គាត់ឆ្លាក់រួចទេគាត់អត់នឹកឃើញទេយមរាជគាត់ដឹងថាណែលោកតាលោកតាឯងធ្លាប់ធ្វើបន់ម្ដងថ្ងៃប៉ណ្ណេះថ្ងៃប៉ណ្ណេះឧទ្ទិសបន់មកឲ្យខ្ញុំបានខ្ញុំដឹងអឺមែនខ្ញុំធ្វើបន់មែនត្រេកអរនឹងបន់នឹងមកក្រើទៀតអានឹងវាចូលក្នុងបញ្ញកិរិយាវត្ថុទៀតទេខ្ញុំមើលឃើញដែរអនុមោទនាមយៈត្រេកអរនឹងប៉ុននឹងវាឡើងប៉ុនបានមកក្រើទៀតឈ្នះបាបរុញមកកើតមនុស្សវិញយើងមើលឃើញដែរចឹងណា បានយមរាជជួយសួរជួយរនឹកហាហើយអ្នកខ្លះធ្លាប់ពំពោះកូនអញ្ចឹងទៅឃើញភ្លើងដូចជាពណ៌កូនក៏ចេញរួចវិញអ្នកខ្លះធ្លាប់ធ្វើកថាធ្លាប់ដាក់បាតលោកឃើញភ្លើងនរកដូចជាពណ៌លោកអញ្ចឹងទៅត្រេកអរនឹងអញធ្លាប់ធ្វើបន់ក៏ចេញរួចមកវិញ ហើយនៅពេលដែលយមរាជសួរទាំងអស់នឹងឆ្លើយមិនរួចយមរាជយកទេវទូតមកសួរបើឆ្លើយរួចទេវទូតនឹងមានន័យថាយើងធ្លាប់ចេះធေါ်ចេញរួចបើឆ្លើយមិនរួចទេវទូតនឹងទៀតគេខំទុកនៅកន្លែងហ្នឹង អត់តន់ឲ្យទៅចាប់កំណើទេ គេឃុំទុកដល់ថ្ងៃណា ដល់ថ្ងៃទី100ច្បាប់ស្រុកនរោនឹងគេបើកសវនាការម្ដងទៀតគេថាណែលោកយាយលោកតា តាំងពីស្លាប់មកគ្រប់100ថ្ងៃហើយហើយរងទុកនៅទីកន្លែងនេះអត់មាន ពេលស្វាងទេអត់បានដើរទៅណាទេឥឡូវដល់ថ្ងៃទី100ហើយអ្នកឯងនឹងមានសិទ្ធិមួយថ្ងៃហោះយមបាល នាំគាត់ចេញទៅបើមានបងប្អូនកូនចៅណា ធ្វើបុណ្យឲ្យគាត់ឲ្យគាត់ទទួលយកផលបុណ្យនឹងបន្ថែមទៀតហើយទៅកើតជាមនុស្សទៅកើតជាទេវតាចុះអានឹងបន្ថែមបុណ្យខាងបុណ្យវាឈ្នះបើមានគេធ្វើបុណ្យឲ្យបន្ថែម ហើយបើគ្មានអ្នកណាធ្វើបុណ្យបន្ថែមឲ្យគាត់ទេយកគាត់មកវិញរងទុកនៅទីនេះឲ្យតលតអស់កម្មតែម្ដង ដូច្នេះហើយ ប្រជាជនយើងសិក្សាឃើញកន្លែងហ្នឹងបាននាំគ្នាធ្វើបន់បន្ថែមមួយទៀតឲ្យតនអាថ្ងៃទី100ហ្នឹងគេហៅថាបន់100ថ្ងៃ ពីព្រោះខ្លាចក្រែងម៉ែឪដូនតាស្លាប់ទៅនោះក្រែងមិនទាន់បានទៅចាប់ជាតិកំណើតឯណាគាត់នឹងបានឱកាសអាថ្ងៃទី100ហ្នឹងព្រោះយមបាល គេជួយរបើយមបាលឃើញយើង ធ្វើបន់អញ្ចឹងគេប្រាប់ថាណែយាយកូនយាយឯងធ្វើបន់ឲ្យទទួលយក ឯនោះទទួលបានភ្លាមបានសហុយឯអញទៅកើតជាមនុស្សវិញផ្លែតទៅកើតជាទេវតាផ្លែតបានគេធ្វើប៉ុន100ថ្ងៃ100ថ្ងៃហ្នឹងទល់ថ្ងៃហ្នឹងអញ្ចឹងទៅនឹងប្រវត្តិប៉ុន100ថ្ងៃរៀបរាប់ ដោយសង្ខេបមកប៉ុណ្ណេះស្ដាប់បានឯអត់ញោមបើស្ដាប់បានល្អបើស្ដាប់មិនបានថ្ងៃក្រោយសួរទៀតឥឡូវឈានចូលមកដល់បច្ច័យ4បច្ច័យ4បច្ច័យគ្រឿងអាស្រ័យ គ្រឿងអាស្រ័យមាន4អាបដាប់ស្លៀកពាក់បិទបាំងការពារកម្ដៅថ្ងៃការពារត្រជាក់ក្ដៅនេះគេហៅតែចៃវរៈបច្ច័យបានដល់សពុតខោអាវសាវស្បាយត្រៃជាពអាគ្រឿងហូបចុកឲ្យមានកម្លាំងនេះបាយទឹកនំចំណីនេះគេហៅ ថាបិណ្ឌបាតបច្ច័យហើយអាគ្រឿងដេកគ្រឿងនៅកន្ទាលខ្នើយភួយមុងផ្ទះសំបែងកតុបវាំងននអីហ្នឹងអាហ្នឹងគេហៅថាសេនាសនៈបច្ច័យ ហើយអាគ្រឿងភេសជ្ជៈគ្រឿងណែការពីរោគទាំងអស់ហ្នឹង គេហៅថាគិលានភេសជ្ជៈបច្ច័យចឹងរស់នៅរាល់ថ្ងៃបច្ច័យ4ហ្នឹងគ្រឿងថ្នាំពេទ្យនឹងមួយគ្រឿងស្លៀកពាក់នឹងមួយកន្លែងដេកកន្លែងនៅនឹងមួយបាយទឹកនឹងមួយបើអត់អា4ហ្នឹងរស់អត់កើតទេ ដូច្នេះគ្រឿងអាស្រ័យរបស់មនុស្សបានសេចក្តីសុខដោយសាររបស់ទាំង4ហ្នឹងបាន ជាកូនចៅត្រូវធ្វើបុណ្យ បច្ច័យ4ឲ្យរបស់ទាំង4នឹងដល់ឪពុកដល់ម្ដាយឲ្យគាត់នឹងឯងបានសម្បូរមិនខ្វះឲ្យដាំពូជទៅអនាគតជាតិកើតឡើងសម្បូររបស់ទាំង4យ៉ាងហ្នឹងអញ្ចឹងបច្ច័យ4 4នឹង4អីគឺ4បច្ច័យទេមិនមែន4អង្គទេណាអ្នកខ្លះថាហេបច្ច័យ4គេមុនលោក4អង្គបច្ច័យ4គេមុនលោក4វត្តអត់ទេបច្ច័យ4មិនមែន4អង្គ4វត្តទេ4បច្ច័យក្នុងមួយអង្គត្រូវបាន4មុខ ប្រមាណអង្គក៏បានដែរស្រាញ់យើងប៉ុន្តែមួយអង្គបាន4មុខគេហៅបច្ច័យ4បច្ច័យ4ហ្នឹងមាន2បែបមួយបែបកូនកូននាំគ្នាធ្វើបច្ច័យ4អញ្ចឹងទៅ ដើម្បីចិញ្ចឹមម៉ែចិញ្ចឹមឪអាហ្នឹងបច្ច័យ4ជាមួយព្រះ មើលម៉ែមើលឪបើគាត់អត់មានខោអត់មានអាវទិញអាថ្មីជូនគាត់បើគាត់អត់មានកន្ទេលខ្នើយទិញអាថ្មីជូនគាត់បើគាត់អត់បាយដាំបាយជូនគាត់បើគាត់អត់ថ្នាំអត់ភេសជ្ជៈរកភេសជ្ជៈជូនគាត់ អានឹងបច្ច័យ4ជាមួយព្រះ បានបនជាង ជាមួយ ប្រសងទៀតណាពីព្រោះធ្វើបនជាមួយព្រះនេះ បានបនជាងធ្វើប្រយោលព្រះ នៅរស់ហើយដល់តែធ្វើតាមប្រសងអត់ទឹះជូនគាត់នោះវាមិនដឹងថាបានទេមិនបានអញ្ចឹងតន់គាត់នៅរស់ធ្វើជាមួយព្រះរស់នេះបានបនឃើញតន់ភ្នែកប៉ុន្តែដើម្បីឲ្យកូនជ្រះថ្លាបើកូនជូនអីទទួលប្រើរបស់គ្នាផងស្បែកជើងទិញអាថ្មីទៅជូនប៉ុន្តែពេលអកចាស់ដដែល ចងខ្សែពាក់ឆ្កែពំលាក់ពីរបីដងហើយនៅតែរកឃើញទៀតមិនព្រមពាក់អាថ្មី កមាជូនហើយយកទៅបត់ទុកបងអាកចាស់អាដែលនិយាយខ្លះនោះណាហើយមានគេទិញខោអាវជូនឲ្យពគេហូយយកទៅបត់ទុកពាក់អាកចាស់ដដែលមានអីបានតែស្លាប់ទៅគេយកក្រោះមកឈូសលន់ហ្នឹងឯងយាយមួយនោះគាត់បានពុកអាកចាស់មួយហ្នឹងចៅមកពីរោងចក្រកាត់ដេរទិញអាពុកថ្មីឲ្យយាយចៅ ជូនយាយឲ្យពោឲ្យហូចៅអើយអាយុវែងចុះឡើងចុះឡើងចៅឯងកូនពីណាកូនពីណីអឺយាយមើលខ្ញុំអត់ស្គាល់ផ្ញើលុយឲ្យរាល់ខែសោះហ្នឹងដល់ទៅពេលឲ្យពោរួចហើយ លើកពុកផ្អែកជាង សម្រាណកចាស់អាដែលថ្ងៃនេះថ្ងៃសិលប៉ោសុតយាយទៅវត្តបាត់ចៅគេខ្សឹបគ្នាមិនកើតទេយាយយើងបើយើងមិនសម្អាតជូនគាត់កន្លែងគាត់មើលទៅ ខ្មៅកខ្វក់ណាស់តាំងពីប៉ាន់ពេងអីគាត់មើលនោះខ្មៅងីង ហិចមើលនេះអានេះកថាទឹកមលូទឹកអីគាត់ណា នាំគ្នាយកលាងសម្អាតបោកគក់ជលក់ស្អីលាងដោះស្អាតភ្លឹងយកអាពុកចាស់នឹងទៅចោលដាក់អាពុកថ្មីឲ្យគាត់យកអាពុកចាស់សម្រាមកតិចកទីកណាត់កណងដុតចោលលើខ្ទេចយាយមកពីវត្តឃើញពុកថ្មីចៅខំនឹកថាជាមើលតែយាយយើងមកគាត់ឃើញស្អាតជាងគាត់អដាក់ផ្កាធោផ្កាមួយទៀតជាមើលគាត់អងប់ហើយឃើញពុកថ្មី ម៉ែអើយយាយមកពីវត្តគ្រាន់តែឃើញតលាក់ចានស្រាក់ផាំងអុកគូតផាំងអង្គុយយំហើមភ្នែកហើយអាម៉េចបានជាយំហើមភ្នែកចៅឲ្យចៅចៅឯងដឹងទេចៅឯងផ្ញើមកប្រមាណយាយណែម៉ែចៅឯងជូនមកប្រមាណទុកនៅក្នុងនឹងទាំងអស់ណាគ្មានមករៀលនៅខ្លួនទេហើយបើចៅឯងដុតអញ្ចឹងវាមានសល់អីទៀតឥឡូវនេះអស់ហាលីងណាម្ដងណាចៃដុនសយយ៉ាងដែរណាចឹងប្រយ័ត្នប្រយែងមែនតែនណាញោមដូច្នេះហើយ អានេះបច្ច័យ4ជូនគាត់នឹងបច្ច័យ4ដែរណាមិនមែនចាំបាច់ដាក់មេក្រូធ្វើរោងទេអានេះប៉ុនបច្ច័យ4រាល់ថ្ងៃហ្មង បានប៉ុនខ្លាំងណាកូនកូនក៏សម្បូរហោហៀដែរបច្ច័យ4មកបែបទៀតកូនចៅជូនគាត់ជាពិធីហៅថាពិធីប៉ុនទិញរបស់របរភ័ស្តុភារបណ្ណាការគ្រឿងបច្ច័យ4ហ្នឹងកុំធ្វើខ្លួនយើងអីចំណាំទុកនាំគ្នាថ្វាយអង្គមលិទ្ធជង្គង់ថ្វាយអង្គមជូនគាត់ ហើយបើគាត់មិនមិនចេះទេកូនចៅមិនចេះទេអាចារ្យដឹកនាំប៉ុន្តែអាត្មាសរសើរអាចារ្យដែរចេះដឹកនាំកូនចៅធ្វើអញ្ចឹងល្អអាចារ្យដឹកនាំកូនចៅឲ្យយករបស់គ្រឿងបច្ច័យ4ហ្នឹងមកជូនដល់គាត់ដល់ឪពុកដល់ម្ដាយនៅពេលដែលជូនដល់គាត់ហើយគាត់ទទួលបានអានឹងកូនចៅធ្វើជាមួយ ព្រះ ហើយបានគាត់នោះអ្នកសម្រេចចិត្តអាចារ្យអ្នកញុះញង់មិនទៅលោកតាទុកទុកប្រើប្រាស់ឬក៏ដាក់វត្តគ្រឿងបច្ច័យ4ហ្នឹង អញ្ចឹងទៅ តាខ្លះគាត់ថាខ្ញុំដាក់វត្តអានេះវត្តនេះអានេះវត្តនោះអញ្ចឹងទៅបានកូនចៅជួយចូលប្រគេនរបស់គាត់ហ្នឹងដាក់ទៅតាមវត្តមិនមែនរបស់កូនចៅទេ គឺជួយប្រគេនឲ្យពុកឲ្យម៉ែទេប៉ុន្តែកូនចៅជូនទៅគាត់អាហ្នឹងគេហៅបច្ច័យ4ជូនម៉ែជូនឪអាហ្នឹងបានបុណ្យល្អណាស់ណាញោមប៉ុន្តែប្រយ័ត្នអញ្ចេះចាស់ដឹកនាំក្មេងល្អប៉ុន្តែកុំឲ្យក្មេងដឹកនាំចាស់ញោមអាត្មាពិបាកចិត្តដែរនិយាយទៅវាចេះតែប៉ះគេ តែក្មេងដឹកនាំចាស់នៅខាងស្រុកអាត្មាមានមួយហើយឈឺធ្ងន់ដេកកទេល កូនចៃកទេហៅគ្នាមកធ្វើសង្កទានជូនគាត់កក្រឹកកក្រែងជូនគាត់ដាក់បាសល្ងិចនឹងហ្មងវាយវងគ្នាសបាយដាក់បាសកក្រឹកម៉ោង9យប់បាត់បាសដាក់ពិតពៀនរហូតផ្អើលអ្នកស្រុកខេតអីគាត់ដង្ហើមបន្តិចទៅហើយលេងបាក់បាសអា10គ្រាប់ពីរ10គ្រាប់ញោមមកក្រាំងក្រាំងគាត់ដកដង្ហើមញាប់ជាមួយ បាសហ្នឹងដាច់ខ្យល់បដ ாய் ម៉ែឪចាស់ជារៀងមែនតើមិនគិតនាំគ្នាមកថែម៉ែឪមកដាស់មកដាក់បាសរំឲ្យតម្លងគាត់បន្ថែមទៅទៀតអាហ្នឹងធ្វើបនបច្ច័យ4ជូនគាត់ សង្កទានជូនគាត់មកព្រឹកហ្នឹងយប់ឡើងគាត់ស្លាប់បដ ாய் ទៅ តាមពិតណារឿងបននិយាយឲ្យមែនតែនមិនមែនជប់លៀងទេ ហើយក៏មិនមែនពិធីការដែរខ្មែរបុរាណធ្វើឲ្យច្រឡំគ្នាទេបនផ្សេងការផ្សឹងជប់លៀងផ្សឹងថ្ងៃបនគឺថ្ងៃកូនចៅទាំងអស់មកបដិបត្តិ ថ្ងៃបុណ្យគឺថ្ងៃកូនចៅទាំងអស់មកកាន់សិល5មិនមែនថ្ងៃបុណ្យមកផ្ដាច់សិល5អស់អាលីងទេអត់បានទេចង់ជប់លៀងប្រមាណកេះប្រមាណអីចាំឲ្យរួចបុណ្យសិនកុំឲ្យជាពាក់វៈវិនជាមួយ គ្នាពេលហ្នឹងចូលមកសមាធិសិលថ្វាយអង្គមម៉ែឪចូលប្រគេនចូលអីឲ្យជុំគ្នាកុំឲ្យមិនហ៊ានមកក្បែរ ហើយតែយើងធ្វើបនខុសតាមក្មេងដឹកនាំអាចារ្យក៏មិនហ៊ានប្រាប់អីក៏មិនហ៊ានប្រាប់កូនចៅអត់ហ៊ានមកប្រគិនទេមិនមកប្រគិនប្រធមមាត់ងោងអត់ហ៊ានមកឯណាដូច្នេះទៅតែពួនគៀនគៀនតែក្បែរចុងភៅហ្នឹងឯងមិនស្រួលអត់ទាំងពេលអាវផងហើយតាម៉ាក់នឹងហើយអាចារ្យហៅអោចូលមកប្រគិនឯណាកូនចៅហៅមួយបាត់មួយហៅពីរបាត់ពីរចន្លោះចន្លោះអាចារ្យប្រគិនជំនួសហើយទាំងអស់ធ្វើប៉ុនម្ដងគ្មានបានកូនចៅចូលមកបដិបត្តិទេបើដូច្នេះរឿងអ្វីអ្វីលបាញ់លបាំអី ទុកម្ដុំសិនធ្វើកិច្ចការងារប៉ុនឲ្យចប់ហើយប៉ុនអានឹងអត់ខាត់ទេចង់ជប់លៀងឲ្យមិនជប់ទៅអាត្មាក៏ទៅវត្តបាត់ញោមញាតក៏ទៅផ្ទះអស់ដែរអាចារ្យក៏ទៅផ្ទះអស់ដែរអញ្ចឹងកូនចៅគេជប់លៀងគ្នាគេអាមិនជប់ទៅកុំឲ្យពាក់ព័ន្ធអានឹងបានល្អហើយតែថាពេលថ្ងៃប៉ុននឹងយើងអញ្ញាញ៉ៃជាមួយប្របានណាអាត្មាម្ដងឲ្យប្រហោងពុះឡើងចង់ប្រប៉ិនមាត់កតិនណាញោមគេទៅដឹកមកប៉ុនទេសនាឡើងប៉ັບលើម៉ូតូមកលេងបើកម៉ូតូដៃមកជាហៀង ដៃមកជាហៀងកាយវិការហ្មងដៃគុណណាកម្មៈប្រែថាអំពើមែនឯអត់ទេគុណហើយនិយាយបដាកាយវិការបដាជ្រុលទៅលិចតិចជ្រុលទៅកើនតិចអាឡានមកវឺតឡើងលហើយតិចអាត្មាចិត្តនឹកប្រហោងពោះហើយលេងជំហៀងឲ្យច្រកគេអោបចកេះមើលទៅដូចអត់សូវស្រួលទេអោបវាមិនសូវស្និទ្ធទៀតទេវាក្តៅភាយមកពីមុខមកហ្មងអាត្មាថាពោញោមនឹងឯកម្មៈព្រះធម្មពើហើយដេកគុណណាណែ ណកម្មៈនឹងប្រែថាអំពើណាធ្វើនៅក្នុងទទួលមែនទេនេះគុណបងបងហ្នឹងហើយបងបច្ច័យ4ហ្នឹងដូចគុណណាអាចារ្យខ្លះអត់ចេះធ្វើទេតាកណា ប្រាប់ថាបច្ច័យ4ហ្នឹងលោក4អង្គលោក4វត្ត ឆ្នាំង4ចាន4ស្លាបព្រា4សាដក4ហើយឥឡូវនេះលេងសាដកចង់10 20របស់ចង់មួយឡានវាមិនមែនបច្ច័យ4ទេអាហ្នឹងបច្ច័យមួយឡានទេណាទេគុណណាអាត្មាមិនហ៊ានតទេពោះពោះពោះហ្នឹងហើយបច្ច័យមួយឡាន ប្រហោងពោះហុចវឺតទៅលិចវឺតទៅកាត់ប្រុងប្រុងទៅដួលហ្នឹងហុចឡានគេមកផងអាត្មានឹកថាអញដល់រោងប៉ុននេះមិនដល់ទេឲ្យតែម៉ាកនេះលោកអើយលោកនិយាយពីញើសស្រាក់ស្រាក់ទីបំផុតអាចអង្គុយគេដប់ស្រាក់គេដប់សាប់ស្រាប់សោះហ្នឹងខ្ញុំបែកញើសជោគខ្លួនហ្មងត្មងទៅដល់វត្តអត់ទេត្មងទៅដល់ផ្ទះប៉ុនបានទៅដល់ផ្ទះប៉ុនធូមទ្រូងខ្វះអញនៅរស់ជួនកាលចឹងដែរញោមអើយចឹងបានថាណា អាត្មាមិនហ៊ាននិយាយទេខ្លាចប៉ះពាល់ប៉ុន្តែគ្រាន់តែសំណងពរបើយើងចង់ឲ្យបានបនពិតប្រកបបើយើងចង់រក្សាប្រពៃណីខ្មែរទំនៀមទម្លាប់ខ្មែរជាកូនល្អយើងកុំធ្វើកម្មវិធីបនឲ្យខូចកុំឲ្យអញ្ញាញ៉ៃមិនហាមមិនខាត់ទេប៉ុន្តែសេរីម៉ោងឲ្យវាខុសគ្នាទៅចាចាំយើងជប់កិច្ចជាមួយចាស់ទុំជាមួយប្រសង់ចាំយើងជប់លៀងអីក៏ជប់ទៅស្រួលអញ្ចេះទៅវិញណាញោមណាអានឹងបានគេថាកូនធ្វើបនឲ្យម៉ែសុំបញ្ជាក់ថាថ្ងៃបនគឺថ្ងៃកូនកូនកាន់សិល5 កម្មទាំងអស់គ្នា បានបុណ្យនឹងវាពេញឧទ្ទិសជូនម៉ែឪដែលស្លាប់ទៅ បាន បានជារៀបវេអាចារ្យនាំកូន សមាទានសិល រៀបឧទ្ទិសអាចារ្យនាំកូនសមាទានសិលរៀបប្រគេននឹងគេឲ្យសមាទានសិលសិនហេតុអីបានសមាទានសិលព្រោះតលតែយើងមានសិលបានឧទ្ទិសទៅឲ្យអ្នកស្លាប់បានបានជារៀបវេប្រគេននឹងគេឲ្យសមាទានសិលមុននឹងនោះហើយដល់ទៅឲ្យកូនសមាទានមានកូនចៅណាសមាទានឃើញតែអ្នកយាយតាមកពីជើងពីត្បូងសមាទានកូនចៅអង្គុយធ្វើតែថ្មឹង អានឹងហើយដែលហៅថាខុសអញ្ចឹងបើអាចារ្យគេឲ្យសមាទានសិលថាតាមគាត់សិនទៅញោមកុំភ័យឲ្យសោះបាន1ម៉ោងឬ2ម៉ោងគ្រាន់បើជើងអត់សោះកុំឲ្យថាអញមិនតន់ថ្វាយខ្លួនផងអញមិនបាច់កាន់សិលអីទេគង់ឲ្យដាច់វិញនាំរិទ្ធបាបមិនមែនរិទ្ធបាបទេ បានសិល1ម៉ោងឬ2ម៉ោងគ្រាន់បើជាងអត់សោះសំខាន់បំផុត អាពេលយើងចូលប្រគេននេះសិលយើងនៅពេញអត់តមានដាច់អីមួយទេ ព្រោះយើងនៅអង្គុយនឹងសមាទានសិលចប់អត់ទាន់មានដាច់អីមួយសិលស្អាតបរិសុទ្ធចូលប្រគេនពេលហ្នឹងពិតជាបានដល់ម៉ែដល់ឪមែនអ្នកស្លាប់គាត់ត្រេកអរបានជារៀបប្រគេនហ្នឹងគេឲ្យកូនចៅសមាទានសិលហើយញោមទៅប៉ុនគេដែលឃើញគេធ្វើអញ្ចឹងអីអត់ដែលឃើញរៀបប្រគេនអាចារ្យឲ្យសមាទានសិលដែរដែលឃើញប៉ុន្តែអត់ឃើញកូនចៅសមាទានសិលទេឃើញតែយាយតាមកណា អញ្ចឹងឯងនាំកូនចៅយើងឲ្យសមាទានសិលទៅកុំខ្លាចអីយើងមិនទាន់កាន់សិលក៏ដោយឲ្យតែបាន1ម៉ោង2ម៉ោងហ្នឹងរួចខ្លួនហើយឲ្យតែយើងរទឹះបានទៅព្រោះក្នុងខណៈពេលហ្នឹងសិលយើងអត់ទាន់ដាច់មួយទេអាហ្នឹងបានគេឲ្យសមាទានសិលអញ្ចឹងបើកូនចៅធ្វើត្រូវអញ្ចឹងកើតមង្គលដល់ដំ ក្នុងបរាគេថាអញ្ចេះកូនប្រុសស្រីណាមានទ្រព្យធនធានហើយខ្លួនមិនបានចិញ្ចឹមរក្សា មេត្តាបៃតាដែលចាស់ជរាហេតុនោះទៅជានាំឲ្យអីគេអ្នកស្មោកនាំឲ្យវិនាសវិនាសហ្នឹងអាម៉េចវិនាសហ្នឹងវាហិនហោចអស់ទ្របអស់លៀបអស់យួសអស់មិត្តអស់ភ័ក្រធ្លាក់ខ្លួនឈឺអស់ប្រជាប្រិយអស់បន្តិចម្ដងបន្តិចម្ដងបន្តិចម្ដងទីបំផុត តែលតោលអានឹងឯវិនាលែងមានកូនលែងមានចៅលែងមានទ្រព្យសម្បត្តិអស់កតញ្ញូអស់កេរ្តិ៍ឈ្មោះយូយូហាន់ហោចទ្រព្យសម្បត្តិនឹងឲ្យវិនាវិនាមកពីអីមកពីកូនចៅមិនដឹងគុណម៉ែមិនដឹងគុណឪក្នុងបរាថាជាប្រធាននៃសេចក្តីវិនាណាញោមហើយចុះបើកូនចៅដឹងគុណម៉ែឪធ្វើបុណ្យដោយពេលនឹងអញ្ចឹងក្នុងមៀងគុលគេថាម៉េចក្នុងមៀងគុលគេថាមេត្តាបិតឧបត្ថានាំងអេតាមមៀងកលមុតតាមង ណានាទំនុកបំរុងមេត្តាបៃតាឈ្មោះថាជាមង្គលដ៏ឧត្តមអញ្ចឹងហើយបានយើងហៅថាអូគ្រួសារគេមានសុភមង្គលណាស់ណគេរកស៊ីមានបានឲ្យឈប់ឈប់កូន គេសិតតកូនល្អចៅគេសិតតចៅល្អគ្រួសារគេមានសុភមង្គលម្លេះចុះសុភមង្គលនឹងបានពីណាមកបាន ពីកូនចៅមានធម៌កតញ្ញូណាញោមហើយកូនមានធម៌កតញ្ញូនឹងបុរាណហៅថាកូនមិនចយត់កូនមិនចយត់នឹងគឺមិនងាយស្លាប់តៃហោង មិនងាយស្លាប់ដោយសារឧបសគ្គគ្រោះថ្នាក់សំដៅទៅលើកូនណាមានធម៌6យ៉ាងទី1កូនណាស្ដាប់ឪពុកម្ដាយព្រានបដៅដោយគោរពទី2កូនណាចិញ្ចឹមម៉ែឪដោយគោរពទី3កូនណាថែរក្សាគាត់ពេលគាត់មានជំងឺព្យាបាលគាត់ទី4កូនណាចូលរួមពេលបុណ្យគាត់ស្លាប់ទី5កូនណារៀបចំទុកដាក់សាកសពគាត់ឲ្យតាមសមគួរដល់ប្រពៃណី ទី6កូនណានៅនឹករលឹក100ថ្ងៃមកគប់ពីគប់នៅតែធ្វើបន់រទិសជូនគាត់កូនណា មានធម៌6យ៉ាងនឹងហើយជាកូនកតញ្ញូជាកូនមិនចយត់មានកូនក៏កូនល្អមានចៅក៏ចៅល្អមានមិត្តភ័ក្តិក៏មិត្តភ័ក្តិល្អដែរនេះអានិសង្សសម្រាប់កូនកូនទទួលបានណាញោមណាដូច្នេះហើយសូមឲ្យកូនកូនក្នុងថ្ងៃនេះទទួលបានអានិសង្សទាំងនឹងទៅទីកន្លែងណាគេស្រឡាញ់គេចូលចិត្តអាណិតអាសូរលើកតម្កើងតម្លាំងយសតម្លាំងស័ក្តិ ឧបាសិកាលាវឡើងអេងពោទៅនៅទីកន្លែងណាសូមមកទឹះកសលផលបននៃបាន ដល់គាត់សូមទេវតានាំតំណែងទៅជួយប្រាប់គាត់ផងឲ្យអនុមោទនាទទួលកសលផលបនសោយសម្បត្តិទឹកតាមសេចក្តីប្រាថ្នាឯចំណែកលោកឪពុកដែលរស់រៀនមានជីវិតនៅនេះសូមទេវតាថែអាសាឲ្យរស់ឲ្យបានយូរអាយុឲ្យជាង100ណាញោមណា ជាមលប់កូនចៅអាយុវែងហើយកុំឲ្យវែងទៀតអាយុវែងអាយុអាយុវែងដោយបនអត់ងាយវែងទេឲ្យនៅសុខសប្បាយជាមួយកូនចៅហើយកូនចៅ ចៅទាំងអស់ឲ្យរត់ទទួលទានមានបានកើតកាលវាលគុំតិចតិជុំសម្បត្តិស្ដុកស្ដំសម្បូរហោហៀឯយាយតា ពុទ្ធបរិស័ទមកចូលរួមទាំងអស់ ក៏យើងមានឱកាសឧទ្ទិសបានដល់មេត្តាបិតាដូនតាម៉ាកងចឹកចែសោហៀទាអ៊ីពេកៅកងសោអានអានអឹមសឹមខ្មោចមុនខ្មោចក្រោយ100ជាន់1000ជួម1000តម្រូតតាទូចទួតតាលាយលាហើយគ្នាអមរទទួលកសលផលបនរបស់យើងរៀងរៀងខ្លួនចោះឯញោមញាតមកចូលចាប់មគ្គផលមកវែកបាយមកវែកសម្ដេចមួយគួរស្លាមកចំណិតមកលូមកសន្លឹកទឹកមកតឡោកអង្គមកចានលុយ100 200 10000 20000ទៅផ្ទះបាត់ហើយក្តីនៅក្នុងទីនេះក្តីអ្នកជួយតបជួយតែងជួយចាត់ជួយចែងលីសែងលើក ទុកលើកដាក់អ្នកលៀងចានលៀងឆ្នាំងលៀងប៉ាន់លៀងពេញអ្នកចិត្តបន្លែផ្លែឈើអ្នកជួយដាំអ្នកជួយស្លអ្នកជួយស្លុកអ្នកជួយបងប្រហុកអ្នកជួយបងអំបិលអ្នកជួយបងប៊ីចេងចាស់ក្មេងជាវិយាវចៈអ្នកខ្វល់ខ្វាយរត់ទុកបំរើភ្ញៀវយានជំនិះដឹកយាយដឹកតាដឹកអាចារ្យដឹកប្រសងអ្នកថតរូបអ្នកថតវីដេអូអ្នកបើកមីក្រូអ្នកបើកធុងបាសអ្នកចាត់ចែងក្នុងកិច្ចកម្មវិធីទាំងអាចារ្យទាំងយាយតាទាំងអស់គ្នានេះសូមទេវតាថែអាសោឲ្យរស់រៀនមានជីវិតបានយូរកុំឲ្យមានជំងឺកុំឲ្យឈឺកុំឲ្យអាពាធបៀតបៀនកុំឲ្យលះហិតលះហៃកុំឲ្យចុកដៃកុំឲ្យឈឺ ជើងកំឲ្យឈឺក្បាលកំឲ្យឈឺក្បូងតសៃតសូងលងតគិបោះពំកំពុកអលោកកែអលោកព្រះក្នុងស្រែងបាញ់ថ្ងៃទឹកនោមប្រៃទឹកនោមផ្អែមទឹកនោមជូរលើសឈាមលើសខ្លាញ់លើសស្ករលើសអាស៊ីតអីកំឲ្យកើតមានជំងឺកង់ខ្សែប្រែប្រាស់ផ្លាស់ចេញពីរូបរាងកាយទៅទីកន្លែងណាទេវតាថែអាសាការពារកំឲ្យមានមាសត្រូវកំឲ្យមានអ្នកចំណែននិន្ទាឈ្នានេះគំនុំគុំគុនព្យាបាទបៀតបៀនចាក់ចុចអុចអាលបណ្ដាដុតពលរលពុតចាក់តបចោតប្រគុតប្រកាន់មូលប្រកាច់មើលងាយជាមកលក់លុយឌឺដងឌៀមតាមចាក់ចុចអុចអាល និយាយដាំផ្ទុនផ្ទាល់ខ្ចាញ់ខ្ចាលអីឡើយទៅទីកន្លែងណាទេវតាថែអាសាឲ្យសុខ